Bye. ê lê ti pa thu quang tây sa ca thiết việt ta ra ta sam ma sam pa thiết sa na ma ta sa thiết kiêu viết ta sam ma sam pa thiết sa na ma ta sa thiết kiêu viết ta ra ta sam ma thiết vi na mi mê cha tham men thế có chế y mê tập đề pan nô thế kia việt ta sa việt ca sang khó ở cho pa đề pan nô sa việt ca sang khó như giờ pa đề pan thế kia ថ្វាយបង្គំព្រះព្រះបារមចេតដៃព្រមទាំងព្រះសារៃនិងមហាបធិប្រែកដោយគណដោយលំអត់ខ្ញុំអន់ចិត្តបរិសុទ្ធលកំបាំងអញ្ជើញ ជាកើតសើឲ្យឲ្យកំចាត់បាំងអភិមានកុលទាំងឡាយឲ្យជាចេញចាត់ថ្ងៃដែលអនរាយកំបីមានដោយកម្លាំងអានុភាពបញ្ញាលេបជាប្រធានកាកញ្ញរស័យមានសម ប្រសើរព្រមដោយកំចាត់បងនៅអកថាណៃកចូលឲ្យវិញ្ញាទៅកំបីមានតញ្ញាណក្នុងអាត្មាជាប ខ្ញុំចាំអន្តរសេដល់ព្រះរាយបកលជាបានព្រះតសព្វជាមានកលដល់សត្វ ណយ៉ាងខន្តិវិសោវិសោរខណថាយតេសារណេនសហបញ្ចសីលានិយចាមិនមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធិហាសៈនមោតស្សៈ សម្មាសម្ពុទ្ធិហាសៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធិហាសៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធិហាសាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะ នមោតសាភិក្ខវេតាអរហតាសម្មាសម្ពុទ្ធសា នៈមោតសាភគវតាអរតោសម្មាសម្ពុទ្ធសាពុទ្ធិហិងសរណង្គកិច្ឆាមិពុទ្ធិហិងសរណង្គកិច្ឆាមិតិហមិងសរណង្គកិច្ឆាមិធម្មិងសរណង្គកិច្ឆាមិសង្ឃិហិងសរណង្គកិច្ឆាមិ สังฆังสารนังเกชามิตุเตยัมเปปุติหังสารนังกิจหามิตุเตยัมเปปุถังสารนังเกชามิตุเตยัมเปติหัมยังสารนังกิจหามิตุเตยัมเปธรรมังสารนังเกชามิตุเตยัมเปสังเกหังสารนัง គិច្ឆាតតិយាមបេពុទ្ធាំសរណังកិច្ឆាមិតតិយាមបេតិហមំសរណังកិច្ឆាមិតតិយាមបេធម្មំសរណังកិច្ឆាមិតតិយាមបេសង្ឃិហំសរណังកិច្ឆាមិតតិយាមបេសង្ឃិហំសរណังកិច្ឆាមិ ติสารณะเกหะนังเนตเหตังอังเยทันเตปานาติปาตาเวรเมณีสิกขาปะเตียงสมาติเยมิปานาติปาตาเว និសិក្ខាបទាំងសមាទិយាមិអតិនីទានីវេរមនីសិក្ខាបទាំងសមាទិយាកាមេសមិច្ឆាចារា វេរមនីសិក្ខាបទាំងសមាទិយាមិមុសាវាទាវេរមនីសិក្ខាបទាំងសមាទិយាមិមុសាវាទាវេរមនីសិក្ខាបទាំងសមាទិយាមិសុរាមេរយមជ្ជបមាទតហានាវេរមនីសិក្ខា ហាបទាំងសមាទិយាកាលំសមារខេតទាំងអញ្ញថន្តេសីលេនសុខតੰយន្តេសីលេនភោគសម្បទាសីលេននពុតੰយន្តេតស្មាសីលំវិសោទយេសាធុសាធុសាធុ បទ្ធេយោខលិតមោហមតតាំងមមង្សង្ខេយោខលិតតសសង្ខោហមតតាំងមធំនិងនាគទាំងឡាយដែលស្ថិតនៅទីទឹកទីគោកឬទីមានរៀបស្មើក្តីសូមអញ្ជើញមកប្រជុំគ្នាក្នុងទីនេះ ព្រះបរិត្តអណាដែលជាព្រះបរិត្តនៃព្រះសក្យនីដ៏ប្រសើរដែលព្រះករណាទាំងឡាយនឹងចម្រើនឥឡូវនេះសូមលោកអ្នកសប្បុរសចង្រាយចូលស្ដាប់នៅព្រះបរិត្តនោះដោយគោរពអូកាសវិបតិបដិទាហាយៈសព្ពសម្បត្តិសិទ្ធិយាសព្ពទុក្ខសព្ពភ័យៈសព្ពរោគៈវិនិស្ស័យប្រតាំងប្រោធនាំងកលាំង សូមតែករណាជាម្ចាស់ទាំងឡាយចម្រើននៅព្រះបរិត្តជាជ័យនិងគុលដើម្បីការពារបញ្ជានៅវិបត្តិគឺសេចក្តីអន្តរាយទាំងឡាយទាំងពួងដើម្បីឲ្យបានសម្រេចនៅសម្បត្តិគ្រប់យ៉ាង ដើម្បីញ៉ាំងទុកញ៉ាំងភ័យរោគទាំងអស់ឲ្យវិនិច្ឆ័យទៅកំបីមានសេះសល់ឡើយសូមរតនី មួយទៀតទៅមួយទៀតចុចទី3ទៅមានបានរបស់ណាយកបង สเนโมตัสัพเพกเวตอสัมปันเทสเนโมตัสัพเพกเวตออรหะตอสัมมาสัมปันเทสัปพถังสารนังเกียชามิทอมยังมิสังเคียงสารนังเกียชามิตุเตยามเปปดเพียงสารนังเกียชามิตุเตยามเปทอมยังสารนังเกียชา មិទុតិយាមបេសានធំពេពតធាងសារណងជាឆាមិតតិយាមពេធម្មងសារណងសកេបញ្ចសតសាហាសានិនមេមិសិរសាអហាងសម្ពុទ្ធេបញ្ចបញ្ញាសัญចចតវេសតិសាហាសកេតੰ នណាមេមិសិរសាអហង្សម្ពុទ្ធេនវត្តរសតេអថចតាល័យសសាសកេវិសតិសតសាភិវេនហន្ត្វាសាពេឧបាទវេអនេកា វិញ្ញាសន្តអាសេសតោបនិធានតោបាថាយតថាគតាសតិសបារមយោតេសឧបបាំយតេសបារមហត ញ្ចមហាបរិច្ចាកេទេសោចរិយាបាឈមភវេកភិវកន្តังចេតាំងអភិនេនបតិនិចរិយាពោធិបាលង្កេមេរវជយ៉ាងសាបញ្ញតាញាណាបតិវេធានមា បាតបេតវាកោតិសតសាហាសេសចាកវាលំមាំងសង្ឃាំងនមាសាមិសវៈទេហន្តោសពិសីវិសជាតីនាងតបមន្តាងចាំវិញ្ញាញាសេតវិ សង្ឃរាំងសេសញ្ចាបបរិសយ៉ាងអានខេតាមពិសាពតសាពតិសាពបានិនាងសាពសោពនិវេរតន្តាំយណាមេបមាណោពុទ្ធោកោចនលោកតាបាទហើយទេ យ៉ាងទេវមនោសានាញចយោហន្តបរាជិតោមេរសេនាអភិកន្តាសមតាទ្វេតសយោជនាចា ឲ្យខ្ញុំកាន់ឲ្យយោវៈភវេសង្សារន្តោតបច្ចតិអនាងអកបតោបមោបតិណាងមโนកម្មังបណៃទិតេបតិខេណាបតិខេណាភិកាត្វានលផន្តតេបតិខេនេអភិសេកេសាពពុទ្ធានាងអកបតោបតិណា តាំងសុមង្គលាំសុភភិតាំងសុហតមង្បត្យាខេណាងបត្យាខេណាងមโนកម្មังបណៃធិតេបត្យាខេណា បត្យាខេណានិកាតវានលផន្តតេបត្យាខេនេអភិសេកអាកាបតោបមតតសនាខាតាំងសុមង្គលាំសុភភិតាំងសវានលផន្តតេបត្យាខេនេអភិសេក ជើងអភិវឌ្ឍេណា កបតោបមតតសនាខាតាំងសុមង្គលំសុភភាតាំងសហតិតាំងសុខណោសមហតោចសយតាំងប្រមចារីសនាខាតាំងសុមង្គលំសុភភាតាំងសហតិតាំងសុខណោសមហតោចសយតាំងប្រមចារីសុបតាំងកាយកម្មវាចាកម្មបត្យខេណាំបត្យខេណាំមនោកម្ម បណៃធិតេបតេខេណាបតេខេណានិកាត្វានិលផានតាភេបាតេខេណេភវៈតុសពមេនកលៀងមានកលទាំងពួងចូលមានដល់នារកន្តសពទេវតាសូមទេវតាទាំងអស់បែកបែក នៅអ្នកសាប្រពុទ្ធានុភាវេអ្នកដោយអនុភាពនៃប្រពន្ធជាម្ចាស់រាល់ព្រះអង្គសាប្រធម្មានុភាវេ ដោយអានុភាពនៃព្រះធម៌ទាំងពួងសព្វសង្ឃានុភាវេនៈដោយអានុភាពនៃព្រះសង្ឃទាំងពួងសទាសតថេបណ្ឌទេសួស្តីទាំងឡាយចូលមានដល់អ្នកឲ្យបានសពកាលសពវេលាសាធុសាធុសាធុចិត្តស្នាធម៌ទេសនា ដើម្បីជាការបន់នេះជាគុណច្រើនណាស់ណាអំណាចស្ដាប់ទេសនាដោយជ្រះថ្លាក្នុងសន្តានសូមតាំងចិត្តឲ្យស្អាតខ្ញុំនឹងអរតនីតកាន និមន្តលោកនិទានទេសទួតមានយើងរាល់គ្នា ហេតុនេះពុទ្ធបរិស័ទដែលប្រតិបត្តិកិលត្រៀបត្រាកំពូលកំចោះចានិយាយគ្នាបែរមកក្រោយ សូមចង់នៅសញ្ញាទៀងសតាស្ដាប់កំធ្លួយតើបនឹងបានផលសោយអានិសង្ឃ5ប្រការបាបិទ្ធព្រះគុណ អប់រំកាយវិចាយ៉ាងខ្ញុំរលគ្នាត្រូវលេចស្លងធ្លាក់ក្នុងអលងបួនប្រា tìm ôi cơ ca mà tình đời sanh ta khi nàng ca ងទឹកធ្ងន់ពេលកើតពេលស្លាប់ជានិរន្តរ៍អត់មានត្រាងស្រាងក្នុងភព3អន្លងទី3តិនថា vô tâm lẽo lòng an cái chay đời tịnh thích gió mình tro bay bạc đầy bên đầy ép âm នឹងសត្វនីនេះឲ្យចាំស្ទើដំសត្វវងវែងមិនអើយធ្វើអំពើបន្តីយានសិលភិវនីហាត់នឹងព្រះកន្ធ ព្រៀងកាំងរណាគង់ដែអក្សនាព្រះធម្មនីដឹកនាំយើងខ្ញុំទាំងអស់គ្នាឡើងលីឡើងចេញទាវីព្រះត្រៃ កម្ចាត់កិលេសនិងតណ្ហាព្រមទាំងអវិជ្ជាដោយអរិយមគ្គកាច់បំបងបងសង្សារចង់ចូលកាន់អមតៈ នៃទីណាសូមអនុមោទនីអ្នកមធរតនតិយសវន្តិមិខ្ញុំព្រះអម្ចាស់សូមលើកកំបងអញ្ជលីនមស្ការក្រាបថ្វាយបង្គំចំពោះព្រះធម្មបុណ្យរហន្តសម្មាសម្ពុទ្ធព្រមទាំងពធនិងព្រះរិយសង្ឃដោយសេចក្តីគ្រប់ទៀតខ្លាស្មោះញាតិញោមជាម្ចាស់កឋិនផងម្ចាស់ការប្រាក់ផងអញ្ចឹងខ្ញុំកណាមិន មិនអានទេជាញោមណាអញ្ចឹងញាតិញោមជួយមកនេះម្ចាស់ប៉ុនទាំងអស់គ្នាណាជួយមកពីទីចិត្តទីឆ្ងាយហ្នឹងគឺម្ចាស់ប៉ុនទាំងអស់គ្នាណាដែលជួយមករួមចំណែកប៉ុនហ្នឹងក៏ជាម្ចាស់ប៉ុនដែរញាតិញោមណាពីព្រោះយើងមករួមចំណែកប៉ុនជាមួយគេដែរណាប៉ុន្តែត្រឹមតែយើងមិនបានចេញមុខចាត់ចែងនៅកិច្ចការទាំងអស់នោះណាកិច្ចការទាំងអស់នោះហ្នឹងក្នុងរឿងប៉ុនកសលញាតិញោមពុទ្ធបរិស័ទត្រូវជ្រាប ពីព្រោះកឋិនទាននេះញាតិញោមត្រូវថាត្រូវត្រូវត្រូវស្គាល់ថាកឋិនទានគឺជាការលទានដែលមានកំណត់ជាការលទានវាវាប្លែកពិសេសឯជាងបណ្ដាទានដតីដតីដោយសារបណ្ដាទានដតីដតីហ្នឹងគឺយើងងាយស្រួលនឹងធ្វើប៉ុន្តែចំណែកកឋិនទាននេះគឺมันងាយស្រួលនឹងធ្វើទេញាតិញោមណាញាតិញោមស្រួលធ្វើប៉ុន្តែព្រះសង្ឃ គឺពិបាកធ្វើពិបាកធ្វើដោយចំណុចណាពីព្រោះទាននេះជាទានដែលជាប់តាក់ទងជាមួយនឹងព្រះវិន័យណាតាក់ទងតាក់ទងនឹងព្រះវិន័យណាហើយកឋិនទាននេះប្រែថាធម្មជាតិដែលកម្រធម្មជាតិដែលក្រក្រៃលែងនឹងធ្វើតាក់ទងជាមួយនឹងបណ្ណាទានទាំងអស់តាក់ទងនឹងព្រះវិន័យដែរប៉ុន្តែมันជាប់ធ្ងន់ធ្ងរដូចជាកឋិនទានទេ ពីព្រោះកឋិនទានជាតេតងធ្ងន់ធ្ងរជាមួយព្រះវិន័យណាគឺតលតែលោកអ្នកនឹងឆ្លៀសឆ្លាស់ក្នុងព្រះវិន័យដែរណាឆ្លៀសឆ្លាស់ក្នុងព្រះវិន័យដែរណាពីព្រោះវត្ថុដែលត្រូវធ្វើជាកឋិនទានបានញាតិញោមត្រូវជ្រាបថាមានតែ3យ៉ាងទេវត្ថុដែលត្រូវធ្វើជាកឋិនទានបានមានតែ3យ៉ាងទេហើយ3យ៉ាងហ្នឹងអឺមានអីខ្លះទី1គេឲ្យឈ្មោះថាសង្ឃាដី សង្ឃាដិយាជាភាសាបាលីយើងហៅសម្រាយសង្កដីណាប្រែមកជាខ្មែរសួរស្ដាប់មកប្រែថាភួយសម្រាប់ដណ្ដប់កំរាលសម្រាប់អង្គុយអ្នកដែលលោក ដាក់លើស្មាក្រាស់ក្រាស់ណាប៉ុន្តែនឹងគឺបានតែចំពោះព្រះភិក្ខុទេ សាមណេរលោកមិនអាចទទួលកឋិនបាន ទេណាញញុំណាវត្តណា ដែលមានតែសាមណេរវត្តនឹងគឺអត់អាចធ្វើកឋិនបានដាច់ខាត ទោះយកលោកវត្តផ្សេងមកធ្វើក៏មិនអាចបានដែរហើយភិក្ខុអ្នកដែលក្រាក្រងសម្ពុតកឋិនរបស់ញាតិញោមបានវាទាល់តែជាអ្នកឆ្លៀសឆ្លាស់ទៀតណាវាទាល់តែជាអ្នកឆ្លៀសឆ្លាស់ទៀតហើយជួនកាលបួសបាន5ភាសាមែនប៉ុន្តែមិនមិនមិនចេះក្នុងវិន័យកិច្ចហ្នឹងមកធ្វើកឋិនអត់បានទេណាហ្នឹងហើយមកធ្វើកឋិនអត់បានទេ ពីព្រោះពុទ្ធព្រះវិន័យញាតិញោមមើល24000បឋមខណ្ឌ 24000បឋមខណ្ឌអញ្ចឹងវាសរុបមក13ក្បាលណាព្រះវិន័យ13ក្បាល13ក្បាលហ្នឹងអញ្ចឹងបើសិនជាលោកមិនឆ្លេះឆ្លាស់ក្នុងកិច្ចការទាំងអស់ហ្នឹងទោះមិនឆ្លេះឆ្លាស់ក្នុងកិច្ចការអតីតផ្សេងឲ្យតែឆ្លេះឆ្លាស់ក្នុងកឋិនធារកិច្ចហ្នឹងបើសិនជាលោកអង្គនឹងមិនមិនមិនជាអ្នកឆ្លេះឆ្លាស់ក្នុងកឋិនធារកិច្ចហ្នឹងមិនអាចញ៉ាំងកឋិនធារកិច្ចហ្នឹងឲ្យត្រេកអរកើតឡើងចំពោះសង្ឃបានទេប៉ុន្តែនេះជាកិច្ចរបស់សង្ឃ ឃើញវាជឿតាកតងនេះអញ្ចឹងណាប៉ុន្តែញាតិញោមមិនដែរញាតិញោមបានអានិសង្ឃពេញបបោត្រឹមណាញាតិញោមត្រឹមណាញាតិញោមវេចប់ហើយអញ្ចឹងគឺអាសង្ឃរបស់ញាតិញោមពេញបបោពេលនឹងហើយទោះដល់ពេលញាតិញោមវេចប់ហើយអានិសង្ឃពេញពេលនឹងប៉ុន្តែប្រសង្ឃបន្ទាប់ពីញាតិញោមវេរួចហើយលោកត្រូវតែប្រមូលត្រៃទាំងអស់ហ្នឹងទៅធ្វើកិច្ចសិនណា ទៅធ្វើកិច្ចសិនអបឡោកមើលសិនហើយត្រូវលត់សើយមើលសម្ពុតកឋិនទាំងអស់នឹងសិន ពីព្រោះឥឡូវវាពិបាកធ្វើដោយសារមិនទេញោមពីសម័យព្រះវាស្រួលធ្វើកឋិនទុសាំងកឋិនមាន2យ៉ាងញោមទី1កឋិនចៃវរាំងកឋិនចៃវរាំងនេះកើតមានក្រោយកឋិនទុសាំងអ្វីជាកឋិនទុសាំងកឋិនទុសាំងនោះពីសម័យព្រះគេហែសម្ពុតសសតសតទៅ មានន័យថាឧទាហរណ៍ថាសម្ពុតរមុំមកលោកស្លៀកបានអញ្ចឹងណាញោមសម្ពុតរមុំមកលោកស្លៀកបានអញ្ចឹងទៅ2ម៉ែត្រអីអញ្ចឹងណា2ម៉ែត្រអញ្ចឹងគេធ្វើកឋិនហ្នឹងគេហែរសម្ពុតសហ្នឹងទៅប្រគេនលោកគេវេ ទៅ ជាកឋិនអតុសង្ឃជាកឋិនអតុសង្ឃប៉ុន្តែវាពិបាកលោកមិនជាញោមបន្ទាប់ពីគេវេហើយក្នុងថ្ងៃហ្នឹងថ្ងៃហ្នឹងលោកត្រូវតែ ចែកភារកិច្ចគ្នាធ្វើធ្វើម៉េច ពីព្រោះលោកត្រូវកាត់ដេរឲ្យមានខ្ទង់ពេលញោមចំណាំឃើញ ចពោលោកធ្នេរឆេតឆោតឆេតឆោតនោះទេណាអត់មានអាចកណាត់សសមកអត់មានអាចកណាត់ថាដែរអត់មានធ្នេរអត់បានកាត់ដេរអីត្រឹមត្រូវបាន ទេណាគឺត្រូវតែកណាត់នឹងអញ្ចឹងពីសម័យព្រះបបាអញ្ចឹងឧទាហរណ៍ថាញាតិញោមហែសម្ពុតសមកផ្ទះនឹងមកលោកត្រូវបែងចែកគ្នាធ្វើឥឡូវ5អង្គនេះត្រូវទៅរត់ទឹកអំចត់ ទឹកអំចត់នឹងទឹកអីគេញាតិញោម អាទឹកដែលសម្រាប់ជ្រលក់ចពោហ្នឹងឲ្យវាសៅម៉ងណាពីព្រោះចពោសាច់ញាតញោមយកទៅហ្នឹងជាផ្ទាំងសសុតសុតអញ្ចឹង ក្នុងមួយថ្ងៃហ្នឹងគឺលោកត្រូវតែចែកភារកិច្ចគ្នាធ្វើអង្គណាចេះកាត់ទេអង្គុយកាត់ទេវើសចំអាមត្រឹមត្រូវណាវើសចំអាមត្រឹមត្រូវកាត់អង្គណាកាត់កាត់អង្គណាដេដេអង្គណាដានដាន អង្គណាអ្នកតរោឆ្នាំទឹកអំចត់នឹងដើម្បីមកជលក់អាចពោនឹងមកជលក់អាកណាត់នឹងគឺទៅជលក់ហើយទឹកនឹងសិតតែមានអឺអាគ្រឿងជលក់នឹងគឺសិតតែមាននៅក្នុងព្រះវិន័យកិច្ចពីប្រវិខុសង្ឃលោកអនុញ្ញាតឲ្យកលាស់ខែចពុចលក់ចពោម្ដងចលក់ចពោម្ដងណាកលាស់ខែកលាស់ខែនឹងចលក់ម្ដងចលក់ដោយអីញាតិញោម ជលក់ដោយឫសឈើដោយមើមឈើដោយផ្កាឈើដោយផ្លែឈើជាដើមហ្នឹងគេឲ្យឈ្មោះថាទាំងអស់ហ្នឹងគេឲ្យឈ្មោះជាទឹកអំចត់ទឹកអំចត់ហ្នឹងគឺទឹកសម្រាប់ជលក់ឲ្យយពោហ្នឹងវាសៅម៉ោងអញ្ចឹងបានថាញាតិញោមត្រូវជ្រាបថារឿងកឋិនហ្នឹងវាពិបាកធ្វើជួនកាលញាតិញោមជួនកាលឃើញអឺនិយាយនិយាយពីពួររបស់ជាពោហ្នឹងនៅក្នុងព្រះវិន័យញាតិញោមត្រូវជ្រាបថាអញ្ចឹង កណាត់សដែលចលក់ទៅចេញពើស្អីផ្សេងគឺលោកឲ្យប្រើពើហ្នឹង